បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺជាវីដេអូលក្ខខណ្ឌថ្មីបាទដោយសារតែមានការអាប់ដេតច្រើនពេកបងប្អូនបាទបងប្អូនខ្លះដែលគាត់ធ្លាប់តាមដានเพจខ្ញុំដែលគាត់ជា fan เพจខ្ញុំរយៈពេលយូរឆ្នាំឬក៏អ្នកដែលគាត់តែងលក់តែតែងទៅតាមដានបងប្អូនតែងបងប្អូនដឹងហើយមែនអត់បាទដឹងច្បាស់ថាការអាប់ដេតរបស់ Mobile Legend បែបណាមែនអត់ គឺខ្ញុំធ្លាប់ប្រាប់បងប្អូនហើយគឺថាតកតងទៅនឹង Mobile Legend គេអត់តម្រូវឲ្យយើងទិញលក់ទេអត់តម្រូវឲ្យយើងលក់ទេបាទចឹងហើយគឺពី1ខែទៅ1ខែពី version 1ទៅទៅ1ណាចឹងពីពីមួយ version version ទៅ គេ update បន្តបន្តហ្នឹងគឺគេកាន់តែរឹតបន្តឹងបាទហើយបញ្ហាហ្នឹងខ្ញុំធ្លាប់បានសួរទៅ ខាងក្រុមហ៊ុនផ្ទាល់ព្រោះថាគេនឹងរឹតបន្តឹង តែសម្រាប់ការដាក់លក់គឺគេអត់ទទួលខុសត្រូវទេគេនិយាយតែប៉ុណ្ណឹងបាទអញ្ចឹងលក្ខខណ្ឌ page របស់ខ្ញុំខ្ញុំតែងតែដាក់នៅក្នុងឆាតភាសាអូតូសម្រាប់អ្នកលក់គឺត្រូវធ្វើយ៉ាងម៉េចខ្លះហើយសម្រាប់អ្នកទិញគឺត្រូវមើលវីដេអូ pin នៅលើ page មែនអត់ប៉ុន្តែឥឡូវវីដេអូនឹងវាអត់ប្រយោជន៍ហើយដោយសារតែ update ពីមុន គឺយើងឆែង Gmail មុនធូន ភ្លាមបានភ្លាមបន្តមកទៀតឆែង Gmail មុនធូនចាំមួយអាទិត្យ ឥឡូវគឺអាប់ដេតមក change Gmail មុនធូនភ្លាមបានភ្លាមឥឡូវខ្ញុំសូមនិយាយតាក់ទងមួយវីដេអូនេះឲ្យលំអិតតែម្ដងទៅហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំបន្តការលក់ដូរទៀតហើយវីដេអូនេះគឺសម្រាប់អ្នកដែលគាត់ នៅតែចង់ដាក់លក់នៅតែចង់ទិញកន្លែងខ្ញុំឯងបាទសូមនិយាយតែប៉ុណ្ណឹងពីព្រោះថាបងប្អូនដឹងចរិតខ្ញុំច្បាស់ហើយបាទថាខ្ញុំជាអ្នក service លក់ account តាំងពីក្នុង YouTube បាទរាប់ឆ្នាំមកហើយនឹងយ៉ាងម៉េចតើភាពស្មោះត្រង់នឹងការរៀបចំ Gmail របស់ខ្ញុំយ៉ាងម៉េចតើអ្វីដែលខ្ញុំត្រូវការពីបងប្អូនទាំងអស់គ្នា គឺភាពស្មោះត្រង់ទាំងអស់គ្នាទាំងអ្នកទិញទាំងអ្នកលក់ហើយការរៀបចំរបស់ខ្ញុំបែបណាគឺបងប្អូនដឹងហើយមែនអត់សឹងតែ500ទៅ1000 account អត់តន់ប៉ះបញ្ហាមួយផងបាទអានឹងនិយាយជាការពិតប៉ុន្តែនៅតែមានខ្លះមូលហេតុហ្នឹងហើយបានខ្ញុំចេះតែរឹតបន្តឹងទៅតាម ក្រុមហ៊ុនក្រុមហ៊ុនគេឡើងយើងឡើងក្រុមហ៊ុនគេចុះយើងចុះមិនចឹងអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចង់និយាយឲ្យវាច្បាស់តែម្ដងទៅបើសិនជាបងប្អូនចង់ឲ្យខ្ញុំបន្តការលក់ទៀតអ្វីដែលខ្ញុំចង់សុំបងប្អូនគឺបាទអ្នកទិញគឺត្រូវមើលលក្ខខណ្ឌ page ឲ្យច្បាស់បាទមើលវីដេអូនឹងឲ្យចប់ណាចាំទិញហើយសម្រាប់អ្នកលក់គឺត្រូវមើលអឺអក្សរដែលខ្ញុំបានសរសេរនៅលើ inbox page ណាបាទនៅពេលដែលសរសេរគឺឃើញហើយឃើញសារអូតូបញ្ជាក់ច្បាស់ហើយអញ្ចឹងបងប្អូនត្រូវមើលច្បាស់ចំណុចហ្នឹងហើយមួយទៀតខ្ញុំចង់និយាយថាខ្ញុំ service នេះគឺខ្ញុំគ្រាន់តែទូនាទីរបស់ខ្ញុំគឺទទួល account ដាក់លក់រួចនៅពេលដែលលក់ចេញគឺខ្ញុំយក service ពីអ្នកម្ចាស់ account ចង់និយាយចឹងណាបងប្អូនបាទអញ្ចឹងគឺការងារខ្ញុំប៉ុណ្ណឹងហើយអឺតកតនឹងការរៀបចំគឺខ្ញុំអ្នករៀបចំជូនបងប្អូនបើត្រូវដូរ Gmail ឬក៏ត្រូវអឺរៀបចំ security ទៅលើ Gmail ដូចជា change password Gmail password មុនធូន recovery two factor បាទឈ្មោះថ្ងៃខែអីគឺខ្ញុំធ្វើឲ្យមួយសែទាំងអស់ប៉ុន្តែករណីអានេះខ្ញុំនិយាយចេះណាសម្រាប់អ្នកទិញលក់នៅកន្លែងខ្ញុំឥឡូវនេះគឺខ្ញុំសូមដូរផែនការថ្មីនេះហើយបើសិនជាបងប្អូនទទួលយកអត់បានកុំទិញលក់នៅកន្លែងខ្ញុំបើទទួលយកបានចាំទិញលក់ខ្ញុំសូមនិយាយឲ្យវាវែងបន្តិចទៅអឺ បើសិនជាករណីមានបញ្ហាទៅលើការ restrict account ឬក៏មានបញ្ហាអីគឺបងប្អូន អាចតាក់ទងផ្ទាល់ជាមួយគ្នាតែម្ដងដោះស្រាយផ្ទាល់ជាមួយគ្នាតែម្ដងគឺខ្ញុំនឹងយក information បើសិនជា account ណាមានបញ្ហាគឺខ្ញុំនឹងយក information ផ្ដល់ទៅឲ្យអ្នកអ្នកទិញខ្ញុំសុំមិនមិនឆ្លងឆ្លើយផ្ទាល់ដូចពីមុន ពីមុនទៀតទេ ពីព្រោះថាបើខ្ញុំនៅតែធ្វើអញ្ចឹង account មួយជួនកាលមានបញ្ហាទៅខ្ញុំអត់បានធ្វើអីទេរវល់តែមួយនឹងឯងអញ្ចឹងបើបងប្អូនទទួលយកបានអានេះករណីដែលវាមានតិចអត់មានច្រើននេះខ្ញុំគិតអញ្ចឹងហ្មងបើសិនជាមានបញ្ហាគឺខ្ញុំឲ្យបងប្អូន2នាក់ហ្នឹងជជែកគ្នានិយាយគ្នាទៅដោះស្រាយគ្នាទៅខ្ញុំសុំតែប៉ុណ្្នឹងឯងបើមិនអញ្ចឹងទេខ្ញុំមិនអាចដាក់លក់ account បានទៀតទេខ្ញុំមានតែឈប់ខ្ញុំនិយាយត្រង់ហ្មងហើយបងប្អូនត្រូវការខ្ញុំខ្លាំងណាស់ ឆាតមកខ្ញុំអ្នកខ្លះជេរផងស្អប់ផងខ្ពើមផងដោយសារអីឆាតអរីផ្លាយតែអត់លើកពេលខ្លះទៅវាច្រើនពេកខ្ញុំម្នាក់ឯងបងប្អូនបាទម្នាក់ឯងធ្វើអត់តន់ទេចឹងបងប្អូនត្រូវការខ្ញុំលក់ពេលខ្លះដូចឃើញស្រាប់ឲ្យខ្ញុំផុសសឹងតែ10 account គេទិញទាំង10បងប្អូនបាទដោយសារអីទំនុកចិត្តប៉ុន្តែឥឡូវគឺលក្ខខណ្ឌរបស់ខ្ញុំគឺផ្ដោតប៉ុណ្ណឹងខ្ញុំបញ្ជាក់តែប៉ុណ្ណឹងទេបងប្អូនទទួលយកបានចាំទិញលក់កន្លែងខ្ញុំខ្ញុំសុំអត់ ឈឺក្បាលទេខ្ញុំនិយាយចឹងសុំតែប៉ុណ្្នឹងព្រោះថាបើសិនខ្ញុំត្រូវខ្វល់ខ្វាយកន្លែងទៀតពិបាកដោយសារវា update ឥឡូវគឺអាចដូរ Gmail បានភ្លាមបងប្អូនចុះអ្នកខ្លះខូចគាត់ទិញ account គេទៅក៏ដូរ Gmail គេទៅគាត់ថា account នឹងបាត់គិតមិនចឹងគាត់មិនចំណេញទាំងលុយចំណេញតែ account គេហើយបាទគិតមើលច្បាស់ចំណុចហ្នឹងណាចឹងអ្នកដែលធានាធានាក៏ពិបាកដែរពាក្យថាធានាធានាមួយម៉ាត់និយាយត្រូវតែធ្វើបាទបើនិយាយមិនធ្វើកុំនិយាយ ចាំបានថាអ្នកខ្លះខិតខូចអញ្ចឹងខ្ញុំទៀមទាត្រូវការភាពស្មោះត្រង់ទាំងអស់គ្នាមូលហេតុអីអ្នកលក់ខ្លះខូចគាត់លក់ឲ្យគេហើយគាត់ព្យាយាមយកវិញអ្នកទិញខ្លះខូចអ្នកទិញទិញទៅភ្លាមដូរ Gmail គាត់ថាបាត់ account គាត់សុំលុយឃើញទេអញ្ចឹងខ្ញុំសុំតែប៉ុណ្្នឹងទេ លក្ខខណ្ឌរបស់ខ្ញុំគឺប៉ុណ្្នឹង បងប្អូនអាចចូលរួមខមមិននៅខាងក្រោមបានបើសិនជាអត់ពេញចិត្តឬក៏ពេញចិត្តយ៉ាងម៉េចយ៉ាងម៉េចឬក៏ចង់ឲ្យខ្ញុំលក់ hero បន្តឬក៏ចង់ឲ្យឈប់អាចខមមិននៅខាងក្រោមបានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេ ហើយបើសិនជាបងប្អូនខ្ញុំឃើញថា comment បងប្អូន ភាកច្រើនចង់ឲ្យខ្ញុំលក់ទៀតស្អែកចាប់ពីស្អែកខ្ញុំចាប់ដើមលក់បន្តទៀតថ្ងៃហ្នឹងខ្ញុំអត់ខ្ញុំសុំអត់ reply ថ្ងៃហ្នឹងគឺគឺឆាតចោលមែនតើបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ